សូមប្រុងប្រយ័ត្នចាប់ពីថ្ងៃស្អែកទៅ កម្ពុជានឹងមានភ្លៀងធ្លាក់លាយឡំទៅដោយផ្គររន្ទះនិងខ្យល់កន្ត្រាក់ពេញមួយសប្តាហ៍ទៀត Blue Strong Power Plus Power to Win ក្រសួងធនធានទឹកនិងអូតូនិយមបានចេញសេចក្តីជូនដំណឹងនាព្រឹកថ្ងៃទី25ខែមេសានេះថាចាប់ពីថ្ងៃស្អែកកម្ពុជាអាចនឹងមានភ្លៀងធ្លាក់លាយឡំផ្គររន្ទះនិងខ្យល់កន្ត្រាក់ពេញមួយសប្តាហ៍តែម្ដងដោយសារតែឥទ្ធិពលពីកម្រិតសម្ពាធទាបខ្សោយទៅមធ្យមនិងខ្យល់ប្រែប្រួលក្រសួងបានអះអាងថាក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីកម្រិតសម្ពាធទាបខ្សោយទៅមធ្យមនិងខ្យល់ប្រែប្រួលដោយឡែកនៅថ្ងៃខ្លះក៏ អាចកើតមានឡើងនៅសម្ពាធកម្ដៅផងដែរស្ថានភាពបែបនេះនឹងធ្វើឲ្យតំបន់កំពង់រាបមានសីតុណ្ហភាពអបបរមា មានពី25ទៅ27អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី35ទៅ37អង្សាសេដោយឡែកតំបន់មាត់សមុទ្រមានសីតុណ្ហភាព អបបរមាមានពី25ទៅ27អង្សាសេនិងសីតុណ្ហភាពអតិបរមាមានពី33ទៅ35អង្សាសេតំបន់ទាំងពីរនេះអាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីខ្សោយទៅមធ្យមលាយឡំទៅដោយផ្គររន្ទះនិងខ្យល់កន្ត្រាក់រីឯតំបន់ទំនាបកណ្ដាលមានសីតុណ្ហភាពអបបរមាមានពី25ទៅ27អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី36ទៅ38អង្សាសេ អាចមានផ្នែកមួយចំនួននៃបណ្ដាលរាជធានីខេត្តមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យមនិងអាចបង្ហូរនៅផ្នែកខ្លះលាយឡំទៅដោយផ្គររន្ទះនិងខ្យល់កន្ត្រាក់ពិសេសបណ្ដាលខេត្តភាគ поедем. strong power plus. Power to win.